लिए यही बात है ជំរាបសួរជំរាបសួរបងប្អូនជំរាបសួរហ្នឹងហើយបាទថ្ងៃនេះ មានបាទរបស់លេងបាទរបស់លេងមកចែកម្លែកហ្នឹងហើយបងប្អូនគឺខ្ញុំចង់មកធ្វើវីដេអូ ថ្ងៃនេះមកបាទចែកម្លែកពីការរៀបបាទថ្មខ្ញុំបានទិញប្រអប់នេះមកបាទប្រអប់សម្រាប់ដាក់ថ្មហ្នឹងហើយជាទូទៅ អ្នកថ្មដែលថាគេថែមជាមួយឧបករណ៍យើងមកហ្នឹងវាតែ2ជួរមួយជួរ5កូនហ្នឹងបងប្អូន នឹងថ្មលីស្យូមមួយជួរនេះថ្មពួកនេះមួយជួរគេដាក់តែ5កូនទេ ហើយតែអញ្ចឹងការប្រើរបស់យើងហ្នឹងវាឆាប់អស់ហ្នឹងហើយកម្លាំងវាចង់និយាយថាយើងប្រើជាមួយអឺជាមួយស្វាន ជាមួយអឺសោភ្លើងហ្នឹងបាទជាមួយសោដោះប្រឡងអីហ្នឹងយើងប្រើបានតែនេះហ្នឹងហើយខ្ញុំមកប្រើជាមួយម៉ូទ័របាទម៉ូទ័រជាម៉ូទ័រកាត់ដែកណាម៉ូទ័រដៃណាហ្នឹងហើយហើយខ្ញុំក៏បានកំងមកពីពីធឺ បាទអានេះ3ជួរ3ជួរហ្នឹងអឺ5ដបកូន បាទ5ដបកូនបាទទិញមកគេថែមពួកបាទឧបករណ៍នេះសម្រាប់ផ្សារបងសម្រាប់ផ្សារចុចទៅលើក្របថ្មហ្នឹងពេលយើងរៀបហើយហ្នឹងនឹងហើយហើយខ្ញុំកំងមកសារនេះវាអត់ឲ្យ BMS មកមកទេ វាអត់ឲ្យអត់ឲ្យ BMS មកសារមុនមុនខ្ញុំធ្លាប់កំងមកសារដែរបាទមកដុំដែរពួកអា5 10កូនហ្នឹងណាហ្នឹងហើយ គេឲ្យ BMS មកហើយតែអញ្ចឹងយើងអត់មាន BMS ហ្នឹងយើងទៅទៅទៅធ្វើមិនកើតហើយអញ្ចឹងខ្ញុំក៏មានសល់ BMS ពួកចាស់ចាស់នេះបាទពួកចាស់ចាស់នេះគឺចង់និយាយថាថ្មខូចខូចរើសពីគេមកអញ្ចឹងទៅតែ BMS វានៅល្អហ្នឹងបងអូខេតែអញ្ចឹងខ្ញុំ គិតថាយក BMS នេះយកមកដាក់ຂະຫນາດធំបាទຂະຫນາດ20 20គ្រាប់បាទថ្មប្រើថ្ម20គ្រាប់បាទ4ជួរបងប្អូន 20ក្រកនេះខ្ញុំគិតថាអាធំហ្នឹងសម្រាប់យកទៅប្រើជាមួយម៉ូទ័រម៉ូទ័រកាត់ដែកម៉ូទ័រជាម៉ូទ័រដៃហ្នឹងបាទហើយជាសំខាន់ ជា សំខាន់បងប្អូនសង្កេតមើលហ្នឹងហើយវាមានត្រង់ស្ទើបាទវាមានត្រង់ស្ទើអានេះអាຂະຫນាតຂະຫນាតថ្មអឺថ្ម10 10កូនដូចអានេះណាហ្នឹងហើយដូចនេះប្រើថ្ម10កូនអញ្ចឹង បាទខ្ញុំបានដោះហើយមិញបាទវាប្រើតុងស្ទើតែបាទតែពីរគ្រាប់ទេ តែវាមានកន្លែងសម្រាប់ឲ្យយើងដាក់មួយគ្រាប់ទៀតហ្នឹងហើយហើយតែអញ្ចឹងយើងត្រូវប្រើបាទយើងត្រូវប្រើដាក់ជាមួយអាប្រអប់បាទ20កូននេះ20គ្រាប់ថ្មនេះហើយតែអញ្ចឹងត្រង់ស្ទើតែពីរគ្រាប់ម្ដងហ្នឹងហើយតែពេលយើងប្រើការយើងអស់ដូចកាត់ដៃអាហ្នឹងយើងអស់ យូរយូរអញ្ចឹងទៅយើងច្បាច់យូរយូរអញ្ចឹងទៅវា transistor នេះវាផ្ដាច់គេហៅ BMS វាផ្ដាច់ណា BMS វាផ្ដាច់ហើយតែអញ្ចឹងបាទខ្ញុំខ្ញុំមានអានេះមួយទៀតបាទបានដោះឧបករណ៍ជើងអីទៅអស់ហើយហ្នឹងហើយតែ transistor វាមាន3គ្រាប់ឃើញទេមាន3គ្រាប់ហើយតែអញ្ចឹង ហើយតែអញ្ចឹងបើថាឲ្យខ្ញុំយកពួកជើង ដែកជើង វិសាកភ្លើងនេះឲ្យមកដាក់ខាងនេះវិញវាវាច្រើនរឿងហើយតែអញ្ចឹងយើងយកតែ tungster ទៅបានហើយ tungster មួយអាអឺ restong មួយបាទនេះហ្នឹងហើយ restong restong ក៏មាន2ដែរពួកអា tungster 3គ្រាប់3គ្រាប់ហ្នឹងណាហើយតែអានេះបាទ រេស្តង់មាន1ហើយដាក់ងូនឃើញនៅខាងនេះបាទរេស្តង់មាន1ហ្នឹងហើយត្រង់ស្ទើតែ2បាទអូខេហើយតែអញ្ចឹងកុំអោយខូចពីពីវេលាអឺខ្ញុំត្រូវដោះបាទត្រង់ស្ទើមកដាក់ជាមួយនេះឲ្យគ្រប់សិនហើយនឹងរេស្តង់ឃើញមានកិលនេះតិចទៅបាទមានកិលចេញតិចទៅហ្នឹងហើយអឺខ្ញុំបានបិទអ៊ីនធឺណិតទូរស័ព្ទមកផ្លេតសិនហ្នឹងហើយ ពេលខ្ញុំធ្វើ review ខ្ញុំថតអញ្ចឹងទៅគឺថាមានបងប្អូនយើងឆាបអីអញ្ចឹងទៅវាមានសម្លេងអីចូលមកណាហ្នឹងហើយតែខ្ញុំចង់ធ្វើវីដេអូឲ្យចប់សិនចាំខ្ញុំទទួលភ្ញៀវតទៀតបាទអូខេនិយាយចេះតែនិយាយច្រើនដូចដោយបងប្អូនយើងប្រាប់ថាបងឯងមុននឹងធ្វើអីនិយាយច្រើននិយាយច្រើនជាងធ្វើអញ្ចឹងណា តែជាទូទៅខ្ញុំចង់មកអធិប្បាយឲ្យយល់សិនមុននឹងធ្វើបាទអូខេឥឡូវខ្ញុំបើកសិនផ្លុំសិន បាទដកភ្លើងតិចនឹងហើយនេះមិនប្រើទេប្រើនេះសម្រាប់ផ្លុំឲ្យសម្រាប់ត្រវាចង់និយាយថាមួយនេះខ្ញុំគិតថាខ្ញុំអត់ផ្លុំទេខ្ញុំយកមកដាក់ហើយយើងផ្សារតែម្ដងតែផ្លុំទៅវាសិតតែមានអ្នកដោយដោយដតសាកភ្លើងនេះអីវាជាប្រភេទជ័រណា ដាក់វាលាយតែនេះអត់មានអីលាយទេនឹងហើយឃើញបងអូនឃើញអូខេហ៎អត់មានអីលាយទេខ្ញុំដករេស្តង់មួយគ្រាប់ហើយនឹងចង់ស្ទើមួយគ្រាប់ ខេខ្ញុំខាខ្ញុំខាវីដេអូឲ្យលឿនតិចអូខេបងប្អូនតើបងខ្ញុំគិតថាខ្ញុំលើកតែមួយគ្រាប់ទេឥឡូវឃើញថាឃើញថាវាប្រើលេខ ខុសគ្នាតែវាប្រភេទត្រង់ស្ទើរដូចគ្នាទេតែប៉ុន្តែលេខខុសគ្នាអញ្ចឹងខ្ញុំគិតថាខ្ញុំលើកអានេះចេញបាទលើកអានេះចេញទៅខ្ញុំយកនោះមកដាក់ទាំងអស់វិញបាទហើយតែលើកចេញខ្ញុំត្រូវផ្លុំអឺដោយមានការប្រុងប្រយ័ត្នបន្តិចបាទធ្វើមិនកុំឲ្យប៉ះអានេះជាទូទៅយើងមានមកអីមកការពារក៏បានដែរអូខេខ្ញុំលើកនេះសិនណា เค lồng đã bên <laughs> chị diêm cầm oi việc pa pa mà run đào sạt mồi នេះខ្ញុំគិតថាជាប់ហើយ បាទវានៅក្តៅនៅឡើយកាមេរ៉ាយូរយូរទៀតអូខេចាំជាបន្តិចចឹងខ្ញុំដាក់វាមកខាងខ្ញុំមកឆែកថ្មសិនបងអូនខ្ញុំមានថ្មច្រើនដែរច្រើនកូនដែរអានេះរើស មិនដឹងធ្វើឲ្យខ្លះទេបាទនេះសម្រាប់ចុចតែយើងមិនបាច់ប្រើនេះទេគឺថែមនេះមកឲ្យហើយបាទហ្នឹងហើយចោះខ្ញុំឆែកថ្មសិន ឆែកធ្វើម៉េចភ្លើងកុំឲ្យក្រោមពី3វ៉ុលហ្នឹងហើយអានេះ4វ៉ុល4វ៉ុលខ្ញុំត្រូវយក20គ្រាប់មកដាក់ប្រអប់ធំប្រអប់ធំនេះខេ4វ៉ុលឈុតវានេះវ៉ុលវាស្មើគ្នាហ្នឹងហើយចុចខាងណាក៏បានដែរ 4បាទឈុតហ្នឹងវានឹងគ្រប់អត់នេះ20ប្រូននេះនេះទៀតចាប់ដើមរោបាទហើយតើដល់ថ្មតើដល់ឈុតដូចគ្នាបងវាប្រើល្អអោអានេះប្រហែល អូខេគេថាគ្រប់គ្រាន់ហើយយ៉ាងថ្មនេះជាជាការពិតវាច្រើនពណ៌បង អូនច្រើនពណ៌ហើយខ្ញុំក៏បានគេថាសបកវាលះហើយខ្លះអីខ្លះចឹងទៅខ្ញុំក៏បានបកបាទដាក់ស្រោមថ្មីបាទនេះ ដាក់ស្រោមថ្មីទៅហើយយើងប្រើកម្ដៅផ្លុំវាអូខេខ្ញុំរាប់នេះមានមួយក្របខូចមិញនេះមិនដឹងមួយណាទេប្រហែលជាមួយណា អីទេខ្ញុំរើសយើងរើសប្រើយូរតែនេះវាអស់ឯងហ្នឹងណាខ្ញុំរកសិនគ្រប់ណា 关掉。 គំរូគេបន្តិចសិនហ្នឹងហើយគេរៀបក្បាលខាងណាយើងបាច់មករាវថ្មីយើងមើលចឹងទៅយើងរៀបតាមទៅវាលឿនជាងអូខេបោកណាបោកខាងនេះបោកខាងនេះអានេះ12ជួរបោកខាងណាយើងដឹងនេះដាក់បោកចុះ1 所以。 when ទេឆែកដាក់នេះឲ្យទៅឆែកវាបន្តិចតែវាត្រឹមត្រូវណាស់ចាត្រឹមត្រូវហើយ เช่นตอนบานสาเนี่ยเดี๋ยวสาท่านยมสามั้งโอเคพี่เนี่ยบอก ngại ngọ ngại ngọ nhầm còn là thơ đỏ son son cái đài vào đấy mọi người. đạn chè rồi xài về những cái đời đời ដៅដៃបាត់ហើយមើលទៅអ៊ុយក្តៅតាអឺធ្វើអញ្ចឹងខ្ញុំអូខេខ្ញុំបិទវីដេអូផ្លែសិនខ្ញុំរកអីមកចាត់ការក្បាលនេះបន្តិចរុំប្រអប់នេះបន្តិចហ្នឹងហើយឲ្យរុំឲ្យរឹងកាន់ទៅក្តៅនេះ អូខេអូខេមកបន្តទៀតបងប្អូនខ្ញុំបានរុំនេះហើយអស់ហើយអញ្ចឹងក្តៅបាទរុំតែហាងរឹងបន្តិចបាទអូខេចាប់ដើមធ្វើហ្មងទៅកុំអោយខូចពេលវេលា បាទខ្សែធំដែរបងប្អូនហើយចង់តុនខ្សែអ៊ុយក្តៅបាទក្បាលជុលក្តៅអូខេខ្ញុំគិតថាជាប់ហើយខាងនេះ ក្តៅខ្សែខ្សែទួនហ្នឹងណានេះបោកនេះដកចាចុងក្រោយចុងក្រោយហើយ Rồi mình tiết kiệm ប្រាប់ខ្សែបងប្អូនប្រាប់ខ្សែឲ្យទ្រាំបន្តិចក្តៅមែនទេឥឡូវក្តៅដល់ដៃទៀតទេធ្លាយបាត់ហើយអានេះវាជាប់អញ្ចឹង វាជាប់ធ្លាថ្មមួយកូនបាត់ហើយដល់វាក្តៅពេកអូគេខ្ញុំត្រូវដោះថ្មមួយកូនចេញបងហើយដោះវាមិនទេនេះខេអូខេណាខ្ញុំក៏បានដកផ្លាស់វាមិញនេះមកក្របនេះណាដើម្បីនេះមួយនេះ ហើយខ្ញុំត្រូវប្រហើបអញ្ចេះមកហើបទាញវាចេញហើយបើយើងអត់ប្រហើបអញ្ចឹងត្រូវគាស់ទាំងអស់គ្រាន់តែទាញតែមកមកកូនម៉េះមើលនេះកន្លែងចុចឲ្យមិញហ្នឹងបងកន្លែងចុចឲ្យមិញហ្នឹងនេះទាញមកឲ្យជាឲ្យអស់លេងហើយអញ្ចឹងខ្ញុំត្រូវផ្លាស់កាត់របស់ខ្ញុំនេះដាក់ សិនប្រវែងនឹងចោះសាថ្មីសាថ្មីប្រាប់ហើយឲ្យទ្រាំបន្តិចអត់ទ្រាំឲ្យរលាវាទៅតគ្នាជាប់ជាប់គ្នា បាទសូមកុំឲ្យមានមានបញ្ហាអីទៀតសល់តែ4 4កតុយហ្នឹងទេអឺបានខេតែប៉ុណ្្នឹងជាប់បាត់ហើយអ៊ុយ បាសវាអូខេបាទអ្នកបងប្អូនឥឡូវណាបាទមកអេមហ្មងនេះធំដាក់មករបស់វាទៅដាក់មិនចូលមិនណាញាត់បន្តិចទៅចូលហ្នឹងហើយមកស្អាតហ្នឹងហើយភ្លើងអស់តោះហ្នឹង កន្លែងនេះកន្លែងដាក់អក្សរដាក់អីទៅណាសម្រាប់អាកន្លែងចុចដោះអូខេមួយនេះធ្លាយបាទខោយ៉ាយតែធ្លាយហើយខោយ៉ាក្តៅប្រគប់ស្ដាយស្ដាយចោលទៅតើឥឡូវមកឆែកភ្លើងមើលនេះបោកនេះដក ហើយពួកនេះទៅភ្ជាប់ជាមួយ BMS បានប្រហែលវ៉ល់យក20វ៉ល់បងប្អូនជួរនេះមក 8វ៉លទៀតមក16 20វ៉ល់ កុំទឹកខ្លួនឯងចោលណាខ្ញុំណាបងប្អូនដូចពេលណាអត់បានធ្វើវីដេអូអញ្ចឹងដូចវាខ្វល់ខ្វាយស្មុកស្មាញក្នុងខួរក្បាលមួយចិត្តអត់បានធ្វើវីដេអូអញ្ចឹងទៅដូចនៅអង្គុយនិយាយជាមួយបងប្អូនណាណាអង្គុយលេងជាមួយបងប្អូនអញ្ចឹងទៅដូចមានអារម្មណ៍ថាសប្បាយចិត្តបាទសប្បាយចិត្តអូខេបាទធំមុនហ្មង ប៉ុណ្ណេះអើដួងនោះសម្រាប់ខ្លួនឯងបាទបាទអូខេបងប្អូនហ្នឹងហើយវីដេអូហ្នឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះណាហ្នឹងហើយហើយចាំមានអ្វីថ្មីថ្មីខ្ញុំនឹងយកមកចែករំលែកទៀតបាទនៅច្រើនយ៉ាងទៀតដែលខ្ញុំប្រងដូចថានៅរៀបចំថាធ្វើចែករំលែកបងប្អូនណាហ្នឹងហើយ មានចែកលេខវាមិនសំខាន់ទេគ្រាន់តែវាកពិចកប៉ុកតែគឺយើងចែកលេខគ្នាទៅជួនកាលបងប្អូនខ្លះចង់ធ្វើអញ្ចឹងទៅយើងអត់ដឹងក្បួនធ្វើធ្វើម៉េចហើយមួយទៀតដូចជាខ្សែប្រភេទខ្សែបាទចុចផ្សានេះបាទហ្នឹងហើយខ្សែផ្សានេះគឺយើងយើងប្រើអាគុយបាទអាគុយយើង12វ៉ុលណានៅគឺខ្សែនោះតែបើថាយើងតត្រង់តែម្ដងពេលយើងចុចទៅគាត់យើងចលោចលោទៅវាវាវាបែកផ្កាភ្លើងបាត់ហើយតែអញ្ចឹងអឺដែកនេះវាអត់ទាន់ទៅអឹប ជាមួយក្បាលថ្មទេវាក៏ខូចអញ្ចឹងណាបាទហើយតែអញ្ចឹងយើងដាក់លាផងដាក់លានឹងក្រោមនោះមួយហើយធ្វើកង្តាក់ចុចវាចុចនៅមើលជើងយើងក៏បានដែរឬមួយក៏ដាក់ចុចនៅមេដៃក៏បានដែរតែនេះខ្ញុំគាត់នៅបដោះអសនសិនទេហ្នឹងហើយហើយបើថាខ្ញុំធ្វើខ្ញុំគិតថាខ្ញុំធ្វើឲ្យស្អាតមួយប្រភេទដូចថាយើងមិនបាច់ប្រើមេជើងមិនបាច់ប្រើអីគ្រាន់តែយើងកាន់បាទគ្រាន់តែយើងកាន់ថ្មបញ្ចូលទៅប្រភេទមានដូចដូច អឺដូចប្រភេទជាតូវាហ្មងយើងដាក់ថ្មទៅវាចុចជឹបជឹបដូចរោងចក្រគេរៀបថ្មហ្នឹងបងប្អូនធ្លាប់ឃើញណាខ្ញុំគិតថាធ្វើអញ្ចឹងតែនេះខ្ញុំគាត់ណាគាត់តែមកបដោះសនសិនតែបដោះសនហ្នឹងរៀបថ្មមកច្រើនដុំឲ្យដែរប្រើអគុយ12វ៉ុលបងប្អូនចុចទៅហ្នឹងអូខេអរគុណច្រើនបាយបាយ